ហើយសូមកុំភ្លេចចូលចុច Subscribe ហើយនិងសញ្ញារូបកណ្ដឹងដើម្បីនឹងបានទទួលវីដេអូថ្មីៗពី Channel របស់ Haritin បាទជំរាបសួរបងប្អូន បាទជំរាបសួរសួស្តីបាទមួយរយៈនេះបាត់នៅក្នុង YouTube យ៉ាងយូរហ្នឹងហើយរវល់ពេកបងប្អូនអត់មានពេលមកដូចថាមកថតធ្វើ YouTube អីអញ្ចឹងណាតែថ្ងៃនេះ បាទថ្ងៃនេះខ្ញុំមានវីដេអូមួយចង់មកបង្ហាញបងប្អូនបន្តិចគឺថាវាមិនសំខាន់អីណាស់ណាទេបងប្អូនតែគ្រាន់ថារបស់អ្វីដែលថាយើងមានហើយរបស់ដែលយើងខូចខូចហ្នឹងយើងយកមកអាចឆ្នៃបាទឆ្នៃធ្វើអីខ្លះវាគ្រាន់ជាងយើងយកទៅចោលទៅទេបាទហើយរបស់ដែលកំពុងនិយាយហ្នឹងគឺ inverter បងប្អូនវាជាប្រភេទ inverter បាទ 12V បាទ 12V ចូលហ្នឹង DC 12 volt ចូលចេញ output ហ្នឹង220 volt ដល់240 volt បាទ50 Hz អីចឹងណាហ្នឹងហើយខ្ញុំបានទិញមកប្រើសាក់មើលឃើញថាអឺវាមិនថ្លៃអីប្រហែលអញ្ចឹងណាសាក់មកដោតបាទរបស់លើសបន្តិចទៅសើតាវាខូចវាខូចយើងមិនបាច់ទៅជួសជុលអីរបស់តម្លៃមិនប្រហែលផងមិនអញ្ចឹងណាខ្ញុំក៏នេះខ្ញុំក៏ចោលទៅហើយមាននេះមានបອດវា ហើយម្យ៉ាងទៀតគ្រឿងបន្លាស់មិនសូវមាន ផងភាកច្រើនរបស់មកពីខាងនោះណា ហ្នឹងហើយយើងមិនបាច់ហៅឈ្មោះគេទេអ្នកមានបតវាខ្ញុំក៏សាកជួសជុលបន្តិចតួចតែមើលទៅវាមិនអាចទៅមុខបានអញ្ចឹងខ្ញុំក៏ដោះចោលបាទឥឡូវចាំមកនិយាយថាខ្ញុំកែយកជាសបកវាហ្នឹងបាទសបកហ្នឹងគឺបាទក្រងក្រងវាហ្នឹងគឺជាតួវាហ្នឹងរបស់ inverter ហ្នឹងឯងតែចង់និយាយថាខ្ញុំយកមកធ្វើជា power bank បាទຂະຫນາດធំតិចបាទធំដែរបងប្អូនណាធំ មិនបាត់ដៃបាទបាត់ដៃធំហ្នឹងហ្នឹងហើយដូចអានេះបាទតាមដៃ inverter ហ្នឹងគឺវាមានជាទូទៅ inverter ហ្នឹងគឺវាមានប្រឡោះ USB សម្រាប់ឲ្យយើងបញ្ចូលទូរស័ព្ទអញ្ចឹងបងប្អូនហ្នឹងហើយអានេះពួកអានេះសម្រាប់ឲ្យបញ្ចូលទូរស័ព្ទបាទឲ្យសាកទូរស័ព្ទយើងហ្នឹងគឺខណៈពេលយើងប្រើភ្លើងផងបើថាយើងមិនប្រើភ្លើង220ទេយើងក៏ចាប់អគុយទៅយើងសាកទូរស័ព្ទបាន ដូចតែយើងទៅព្រៃទៅអីអញ្ចឹងណាបាទហ្នឹងហើយតែអានេះវាជាទូទៅហ្នឹងវាចេញភ្លើងមក12វ៉ុលតែវាមានពួកឧបករណ៍អេເລັກត្រូនិកវានៅក្នុងហ្នឹងបាទច្រើនខ្ញុំក៏ដោះចោលបាត់ហើយដើម្បីមកផ្ញើបាទមកផ្ញើអានេះគឺជា main board របស់របស់ power bank នឹងឯងតែគេមានបែងលក់បាទគេលក់ជាចំណិតចំណិតអញ្ចឹងណាហ្នឹងហើយហើយវាមានជើងបាទ គេត្រង់សម្រាប់ប្រាប់ពីភ្លើងចូលភ្លើងសល់ប្រហែលអីម៉ាន់អញ្ចឹងបាទមាននៅកន្លែងនេះជាធម្មតា inverter ហ្នឹងវាអត់មានទេអីត្រង់ហ្នឹងគឺនេះនេះជាអីត្រង់របស់ power bank ទេណាតែ inverter វាមានអីត្រង់របស់វាពីរនេះគឺ DC input បាទអាគុយយើងភ្លើងប្រមាណហើយនឹង AC output នេះ បាទភ្លើងចេញប្រមាណអានេះវាវាវាសំដែងតែពីរហ្នឹងទេបាទហើយខ្ញុំក៏បានចោះហ្នឹងហើយ ហេតុអីបានខ្ញុំចោះពួកអានេះវាជាប់គ្នាអញ្ចឹងយើងមិនអាចចេញមកក្រៅអញ្ចឹងបានតែខ្ញុំចោះអញ្ចឹងចាំខ្ញុំតខ្សែចេញមកដើម្បីដាក់វានៅក្នុងបាទដាក់វានៅក្នុងអញ្ចឹងទៅឲ្យវាចេញទៅតាប់ឡូមកបានដែរយើងតាប់ឡូដើម្បីយើងមើលថាភ្លើងយើងនៅសល់ប្រមាណណាបញ្ចូលទូរស័ព្ទហើយហើយនឹងយើងសាកថ្មចូលនេះប្រមាណបាទអានេះគឺជា main board អានេះជាតួរបស់ inverter អានេះ main board power bank បាទខ្ញុំក៏បានដោះឧបករណ៍ខ្លះខ្លះបាទ គឺឧបករណ៍វានេះគឺធម្មតាវានៅវានៅកន្លែងនេះ បាទសម្រាប់យើងដោតជាប្រឡោះ USB អញ្ចឹងណាបាទប្រឡោះ USB មានពីរប្រឡោះបាទលឿងហើយនឹងខ្មៅគឺវាមានវាមានសញ្ញាវា5វ៉ុល2អេពីក្បៀស2អេពីអញ្ចឹងហើយនឹង5វ៉ុល1អេពីអញ្ចឹងណា តែយើងអត់បានប្រើទេពូយើងផ្ញើមកឲ្យមួយនេះហើយបាទខ្ញុំបានតបផ្ញើមក ហ្នឹងហើយតែឧបករណ៍អេឡិចត្រូនិកវាខ្ញុំក៏បានដោះចេញបាត់ដែរបាទអានេះពួក micro USB ពួក series ថ្មីបងប្អូនទូរស័ព្ទ series ថ្មីឥឡូវគឺមាន micro USB ដូចដូចដូច iPhone ដែរតែវាហាងធំណាបាទអានេះសម្រាប់ឧបករណ៍របស់ mainboard បាទខ្ញុំបានដោះចេញហើយអានេះជាថ្មបាទ ជាថ្មថ្មថ្មលីធៀមបាទថ្មលីធៀមយើងហ្នឹង គឺខ្ញុំមានច្រើនណាស់បងប្អូនយើងសល់ច្រើនអញ្ចឹងយើងគិតថាយើងទុកចោលទៅក៏គ្មានប្រយោជន៍អីដែរយើងយកមកប្រើការទៅប្រើឲ្យអស់អញ្ចឹងណាបាទដោយសារមុនខ្ញុំបានធ្វើអំពូលភ្លើងសម្រាប់ភ្លើងដាច់ប្រើក្នុងផ្ទះហ្នឹងបាទអំពូលមួយហ្នឹងក៏ខ្ញុំប្រើពួកថ្មនោះដែរបាទហ្នឹងហើយហើយនេះប្រឡោះនេះគឺជា ប្រឡោះកងតាក់ ដណ្ដើមរបស់ inverter នឹងឯងផែននេះជាប្រឡោះភ្លើង220ចេញរបស់ inverter តែយើងមិនដកចេញដល់ដកចេញទៅវាមានប្រហោងអញ្ចឹងណាបាទតែពេលខ្ញុំកែមកដាក់ power bank អញ្ចឹងអានេះវាប្រើកាត់ទេព្រោះវាមិនមែនភ្លើង220ផងហ្នឹងខ្ញុំក៏បានបដាច់ជើងដាច់ឲ្យចោលទៅតែគាត់នៅបិទរុនវាឲ្យវាពេញដូចដើមអញ្ចឹងទៅបាទហើយប្រឡោះកុងតាក់វាវាបិទបើកដូចថាប្រភេទ inverter ហ្នឹងវាប្រើកុងតាក់ប្រភេទផ្សេងគ្នាខ្ញុំក៏ ត្រៀមបាទកុងតាក់បិទបើកហ្នឹងថ្មីហ្នឹងហើយដើម្បីយកមកដាក់ដាក់ឲ្យវាវិញបិទបើកឲ្យភ្លើងនេះវាចេញមកឲ្យយើងឃើញថាថ្មយើងនៅសល់ប្រមាណអីប្រមាណចឹងណាបាទហើយដល់អានេះអានេះគឺជា module module charger ដើម្បីយើងឆាតថ្មបើយើងបញ្ចូលថ្មនេះគឺថ្មនេះខ្ញុំរៀបទៅ1 2 3 4 5 6 7 8បាទ 10000ជាង10000មីលីអែមដែរបាទជាង10អំពែចង់និយាយដែរជាង10អំពែបាទអញ្ចឹងក៏ដាក់គឺអានេះឯងបានពេញមកបាទវាមិនថ្លៃអីប៉ុន្មានដែរយើងកម្ងមកម្ដងម្ដង4 10អញ្ចឹងទៅហើយនេះគេបាទជាតិទៅទៅគេភ្ជាប់គ្នាមកវិញអញ្ចឹងឯងហ្នឹងហើយ1 2 3 4 5 6 7 8 9 10អញ្ចឹងណាហ្នឹងហើយពេលយើងប្រើមួយណាអញ្ចឹងយើងកាច់យកមកហើយដែរ ហ្នឹងហើយគឺអានេះឯងបាទហ្នឹងហើយនេះយើងសម្រាប់សាកថ្ម power bank ទៅហើយយើងដោតដោតអញ្ចឹងទៅវាមានភ្លើងសញ្ញាមួយពណ៌ខៀវពណ៌ក្រហមតែតែយើងដាក់ទេបងប្អូនហើយពេលយើងដោតទៅមានភ្លើងពណ៌អញ្ចឹងទៅបើថាភ្លើងនឹងវារលត់អញ្ចឹងទៅគឺមានន័យថាថ្មយើងនេះពេញហើយបាទហ្នឹងហើយឥឡូវខ្ញុំ បានជាប់ផ្លាស្ទិកនេះមកខ្ញុំមកកាត់ដើម្បីមកទ្រាប់មកទ្រាប់បតបត power bank ហ្នឹងកុំឲ្យវាប៉ះពួកអានេះវាជាដាច់ដេរ៉ាណាហើយកាលណាជើងផ្សារជើងអីទាំងអស់ហ្នឹងវាប៉ះទៅវាអាចទុះសេវាឆ្លងចរន្តគ្នា បាទហើយខ្ញុំក៏បានដាក់នេះមកដាក់ទ្រាប់អញ្ចឹងទៅហ្នឹងហើយហើយជាដំបងខ្ញុំរៀបបាទរៀបអានេះចូលសិន ហ្នឹងហើយបានកែមកអស់ហើយហើយហើយខ្ញុំឃើញសបកវាហ្នឹងវាល្អបាទសបកវាអាតួ emitter ហ្នឹងគឺ Debera វាល្អផងទិញបាន3ថ្ងៃបងប្អូន emitter ហ្នឹងខ្ញុំក៏សាកអាម៉ាស៊ីន amateur យើងជាដែរចុះខ្ញុំសាកអញ្ចឹងទៅវាវិលមកងងអញ្ចឹងទៅគេថាឧបករណ៍វានេះពួកត្រង់ sister នីមួយៗហ្នឹងវាធន់អត់បានទេវាក៏ផ្ទុះ ទូទៅតែយើងខ្ញុំអត់ដឹងថាវាទូសេតាណាខ្លះគេជិលដូចថាយើងបានអត់បានជិលឆែកវាគឺយើងរកឧបករណ៍នីមួយនីមួយអញ្ចឹងទៅវាពិបាករកដែរខ្ញុំក៏ខ្ជិលជួសជុលវាទៅបើរបស់ខ្ញុំធ្វើថ្លៃអញ្ចឹងណាខ្ញុំក៏ចោលទៅហ្នឹងហើយឥឡូវរៀបវាអញ្ចឹងទៅវាកើតជាប្រឡោះ USB បាទវាមានច្រើនប្រឡោះ4ប្រឡោះហ្នឹងហើយអានេះប្រឡោះហ្នឹងគឺវាវាមកតាម inverter ហ្នឹងហើយ បាទតែខ្ញុំបានបន្ថែមអានេះបាទត្រង់តែត្រង់ main board ខ្ញុំបានបន្ថែមយ៉ាងនេះបាទពួកខ្ញុំដោះចេញពីនេះមកខ្ញុំដាក់ទៅនេះវិញខ្ញុំបានចោះប្រឡោះចោះអីដាក់វាទៅហ្នឹងហើយតែមិនទាន់បានផ្សារជើងចូលមកទេខ្ញុំផ្សារតែតែតែប្រឡោះ USB បាទអូខេតាមមើលបងប្អូនបងប្អូន